លេង Mobile Legend តាមខ្ញុំលេង Mobile Legend មើលនិយាយនិយាយមកខ្លីគឺខ្ញុំឈប់លេងខ្ញុំខ្ញុំលេងមួយគាត់ការខ្ញុំលេងខ្ញុំលេង PUBG ថាពេលដែលខ្ញុំឈប់ live PUBG ភ្លាមគឺខ្ញុំឈប់ live ហ្មងក៏ខ្ញុំឈប់លេង PUBG មួយគាត់គឺខ្ញុំឈប់ live គឺខ្ញុំរវល់អញ្ចឹងខ្ញុំផ្អាក live កន្លះឆ្នាំហើយខ្ញុំ live Mobile Legend ដំបូងគេបំផុតអ្នកដែលធ្លាប់មើលខ្ញុំដឹងហើយខ្ញុំ live មាន10 view នេះ10 view ខ្ញុំ live Mobile Legend គឺមាន10 view ឯង ហើយតាំងពីខ្ញុំចាប់លេង Mobile Legend មកគឺខ្ញុំអត់ដែរលេងមួយស្ដាយហ្គេមទេហើយបើថាខ្ញុំតោងស្ដាយហ្គេមអត់ដឹងថាតោងតាមវិធីណាយល់អត់ខ្ញុំមិនដឹងថាខ្ញុំតោងគាត់តាមវិធីណាទេណាគ្នាព្រោះដល់សារអីខ្ញុំខ្ញុំមកលេង Mobile Legend ខ្ញុំលេងមុនគាត់លេង Mobile Legend ក៏លេងមុនគាត់គាត់ពេលដែលខ្ញុំមកលេង Mobile Legend គឺគាត់នៅលេង PUBG ទេ ខ្ញុំខ្ញុំគាត់នៅលេង PUBG ដែរកាហ្នឹងហើយខ្ញុំមកលេង Mobile Legend ខ្ញុំឡាយវា10 view ឯងហើយខ្ញុំមកលេង Mobile Legend ហ្នឹងគឺខ្ញុំមកលេងមុនគាត់ឡើងចូលកន្លះឆ្នាំបានគាត់តែមកឡាយ Mobile Legend ឯងហើយខ្ញុំតោគាត់តាមវិធីណាអត់ដឹងអត់យល់អូខេមេលីចាញ់គេហើយចាញ់ចាញ់ទៅបើមិញហ្គេមមិញ trade lane សងខាងបែរអត់ដឹងទៅ lane ណាឡើង Aurora អាឡូអារ៉ូរ៉ាមានពេកមិញអារ៉ូរ៉ាចាប់ខ្ញុំមួយដាច់មួយដាច់នឹងខ្ញុំអត់ដឹងធ្វើម៉េចនេះហ្គេមមិញ ហ្គេមមិញហ្គេមមិញញ៉ាំនឹងធ្វើម៉េចទេបងអារ៉ូរ៉ាចាប់ខ្ញុំមួយដាច់មួយដាច់លូនក៏អត់ស្រីទេឯណាមួយ គ្នាស្ទើរ remake មកស្ទើរគ្នាស្ទើរ remake ចង់ងាប់នេះអូខេបាទគេថាឯថាទៅកុំខ្វល់ខ្ញុំអត់ខ្វល់ទេតែនេះអល់ប្រូគាត់នៅក្នុង comment គាត់ខ្វល់ជំនួសខ្ញុំអរគុណប្រូសុកថេងមកសម្រាប់1ដុល្លារអរគុណច្រើនប្រាដឺសម្រាប់ចិត្តក៏ស្រីតាមដល់ប្រូសុកថេងសម្រាប់1ដុល្លារអរគុណច្រើន my love សម្រាប់ចិត្តបាទ គ្រូចូលរៀនហើយបាយបាយអូខេមែនទេខ្ញុំអរគុណសម្រាប់ការជួយខ្វល់អីចឹងណាលក្ខណៈអ្នកអរគុណសម្រាប់គាត់អ្នកជួយឈឺឆ្អាលអីចឹងតែបើបើខ្ញុំនិយាយទៅខ្ញុំអត់ខ្វល់ទេគាត់និយាយអីនិយាយទៅព្រោះអាហ្នឹងបើសិនជាគេមានខួយអាហ្នឹងគេចេះគិតខ្លួនឯងហើយហើយណាមួយអត់ទេតែជួនកាលគាត់តែមើលខ្ញុំអីចឹងណាគាត់កាលមុនគាត់ធ្លាប់ស្គាល់ខ្ញុំស្គាល់ពេលលេងមួយស្ដាច់ហ្គេមអាហ្នឹងលក្ខណៈកាលមុន តែយើងត្រូវបែងចែកឲ្យដាច់ហ្គេមក្នុង platform ហ្គេមមួយមួយឧទាហរណ៍ថា PUBG ក៏ដោយ Mobile Legend ក៏ដោយ Free Fire Rule ក៏ដោយ fans ផ្សេងផ្សេងគ្នាទាំងអស់ឥឡូវម្នាក់គ្នាខ្ញុំជឿសាកទៅអឺខ្ញុំពងលេង Mobile Legend សុកសុកអញ្ចឹងខ្ញុំទៅលេងដូច rule អីចឹងអ្នកគ្នាអត់នៅមើលខ្ញុំទេព្រោះវាច្រើនគេចូលមកគេចូលមកដើម្បីមើល Mobile Legend ទេសូម្បីតែខ្ញុំទៅលេង game ផ្សេងផ្សេងក៏អត់សូវមានអ្នកមើលដែរអាហ្នឹងវាអត់មានតើណាគ្នាគឺវាដូចគ្នាហើយហើយបើទោះបីខ្ញុំលេង ហើយខ្ញុំចាំអត់ផ្លិចគឺខ្ញុំឈប់ live ដូចជា PUBG ដូចជាកន្លះឆ្នាំទៅហើយខ្ញុំឈប់ live កន្លះឆ្នាំគាត់ថាខ្ញុំឈប់លេងមួយគាត់ភ្លាមឈប់លេង PUBG មួយស្ដាច់ហ្គេមភ្លាមគឺខ្ញុំឈប់ live ហ្មងមិនមែនមានន័យថាខ្ញុំឈប់ live Mobile Legend អឺឈប់ live PUBG ហើយខ្ញុំរត់មក live Mobile Legend ទាំងដែលខ្ញុំនេះហើយយើងដឹងហើយ អ្នកដែល live ឈប់ live ឈប់ live តែមួយខែគឺចាប់ផ្ដើមអស់ view បាត់ហើយហើយមមដូចខ្ញុំខ្ញុំឈប់ live ខ្ញុំឈប់ live កន្លះឆ្នាំមានន័យថាខ្ញុំកាត់ផ្ដាច់ពី PUBG នឹងប៉ាត់យកបណ្ដោយហើយបានបានខ្ញុំមក start ថ្មីរបៀបដូចខ្ញុំ start page នឹងឡើងវិញសារថ្មីហ្មង live ដល់ណាមាន4 view 4 view ដល់ view ហ្នឹងយើងថា average តែពេលចប់ game យើងចាញ់ game ហ្នឹងពេលខ្លះក៏4 view ទេអាហ្នឹងពេលខ្ញុំ start page មកវិញដំបូងហ្មងអាហ្នឹងយើងចាប់ផ្ដើមពី Mobile Legend មកវិញដំបូងបណ្ដោយអ្នកប៉ា LTE នេះណាកាប់សេរីនេះនេះ ប៉ាឌីហ្គី LTE មិនទេណាអូខេប្រដៅមកផលិតការជួយ share ឡាច្រានចាមកគ្នាចេញនេះលេងតាដល់ឲ្យគូសិនចឹងណាណាកំភៃកំភៃ my friend កំភៃអញមិនភ័យតែឆ្ងល់មិនលេងមិនលេងមិនលេងតែហ្នឹងចឹងឈប់ឡាយកន្លះឆ្នាំទៅថត fake taxi អូខេប៉ះអ្នកមុនហ្នឹងអូខេឥឡូវកុំភ្លេចទៅការជួយ share ច្រានចានេះកាមនេះអាយគ្មានបានតតដៃពីនេះប្រាប់ទៅ ហែវិញឥឡូវហ្គេមនេះមែនទេតាមពិតហ្គេមមុនហ្នឹងក៏វាអត់ត្រូវអត់ត្រូវចាញ់ស្រួលទេឥឡូវវាមិនដែរម៉ែណាមកបូលែនត្រេតចង់ងាប់អូខេប្រដាណាគេស្រែកពេញនឹងក្តីក្តីក្តីធ្វើការផងមើលឡាយផងជីវិតមានន័យអខេកោបស្រីនេះគ្នាយើងមកបើតើការជួយ share ឡាច្រើនច្រើនណាគ្នាអកោបទីអកោបទីអើលេងលេងលេងលេងយូរយូរដូចឌីឡូហ្នឹងលេងតែ2ហេរ៉ូដល់ហ่า តោះស្រីលីលីគ្នាយើងព្រឹត្តិការជួយសៀឡាច្រើនច្រើនបុចបុចបុចលេងលេងលេងលេងលេងដូចឌីឡូដែរហ្នឹងលេងតែ2អឺរ៉ូលេងលេងតែគូសិនលេងគូសិនអាដោលេងគូសិនអាដោអូខេលេង ដូចអាចម៉េះប្រោអូខេបាទដែរបាទចង់វាយមួយមកដែរវាដឹងអាធានទេស្ងាត់ម៉េះស្ងាត់ស្តាទេបុចហុកមកយើងយើងទៅយើងសុកចិត្តបកកខ្លួនប្រាណឯងឯងចង់ហុកបុច បុចបុចណៃឈួនប្រែទៅគេឡាក់ជីស៊ីអាចារ្យចាណៃនេះបំគាត់មកគេគេយក degree យកមក counter អញនេះកប់សេរីគេយក degree counter គេយក degree តាំងហ្គេមមុនបំហ្គេមនេះ early game គេទាត់បៃខ្លើមហើយបើលូណុកយើងនៅក្រៅមកបើលូណុកយើងនៅមីតអត់ស្អីបុចចូលចូលកាច់មែកាច់ថាមែកាច់ថាមែកាច់ថាបាយបាយបាយបាយទឹកនៅណាបាយទឹកនៅណាបាយទឹកនៅណាបាយទឹកនៅណាអឺបុត វត្តអើមិនដែរចុយមេចង់ថាបើលោកនំនំមិនល្អនេះនិយាយមែនវិញវត្តវត្តពីដៃបែកខ្លាំងតិចប្រាប់សេរីនេះនេះគ្នាយើងបើលោកនំនំមិនល្អនេះលោកនំនំមិនបាញ់ទាំងអស់បងហើយអូខេបាទដល់បាទស្ងាត់អុកញ៉ាស្តាអុកញ៉ាស្តាអុកញ៉ាស្តាវិញទៅគេមិនដឹងគេអីទេឬវេទនាចុយមេខំអីគេខំស្រី yesterday ហើយនៅស្រែកទៀត តែគេខំស្រែកម្សិលមិញហេម្សិលមិញខែសុបាយទេណាកប់ទៅនិយាយទៅទៅ event ទៅ event បងមកខែសុបាយអូខេបាទដល់ព្រោះតែការជួយ share ឡាច្រើនច្រើនណាអ្នកគ្នាហើយគេតាំងពីចេះមើលឡាយខ្ញុំបាត់សង្សារអស់ហើយបុចបែកខ្លៅមួយបាត់ហើយបាទអូខេកាប់ស្រីនេះនេះអរេទ្រាំទ្រាំអញបែបៃបែបៃទ្រាំទ្រាំទ្រាំទ្រាំទ្រាំហើយឌីគីថាឌីគីថាដែរអញអញបែបៃដែរបុចបុចបុចបុច អូខេប្រែតអើ good morning អូប៉ាលេអូខេខេអូអូខេខេអូចានេះបាយអត់នេះបាយអត់បាយអត់បាយនេះបាយនេះបាយនេះបាយនេះបាយនេះមកបាយនេះមកបាយនេះមកគ្នាជុំគ្នានេះបុំបុំហេបើអើមកជួយឡាជួយស៊ីអាចារ្យអាចារ្យណានេះញាច់ញាច់ញាច់វត្តវត្តញ៉ៅអាឡាយស្មាក់ដោនរហូតដល់អាយមែនអញមានឡានមានឡានអើយមានឡានអើយអូតូម៉េតនេះស្រេនឌីអត់ថនបុំបុនបុន អូខេកោស្ដីហ្គេមនេះបែកដល់បែកខ្លាំងមិញអាទៅសងសឹកសងសឹក LTE មិញបុចបែកបាក់ជើងមួយបាក់ផ្លូវហ្គេមមុនលេងក្រែងជើហ្គេមមិនលេងប្រណូអូខេប្រែទៅតែសំខាន់សំខាន់ឆើនៅចិត្តនិគីទេអីនៅឆើចិត្តនិគីចាំធ្វើបុកមកញ៉ៃមែនបុកបុកបុកបុកបុកបុក nice one friend ទៅទៅទៅទៅទៅទៅញ៉ាច់ bay bay là bay bay là bay bay bun bun bun bun bun bun bun bun nói cục ta nào chứ đây cục ta nào chứ đây chăm bập bập bập có tiền đi chứ em làm tên phẹt đấy mà à ô này một đứa anh đẩy lối thế ô nè vào này mùi mơ đi đi đi đi đi đi đi đi đi đi đi đi đi đi รนบกปิดกวงกวงมวยไกลนี้ทำการกุปตานมวยออตโตรตนาชายเตได้มาตลายแรสอินพีซมิลานมิลานมิลานมิลานมิลานมิลานมิลาไรนปีได้ได้อะปีได้ได้อะปีได้ได้อะเมาเมาเมาเมาบนไอคอมตัวปีได้ได้ยอดะฉลยงวบบาได้ตาวอะไรตาวอะไรตาวอะไรเอ๊ะจองคำพี่จองคำพี่จองคำ អើអើចានចានអើចានអត់ងត់ទេអត់ងត់ទេអត់ងត់ទេអត់ងត់ទេអូខេអូ my god my husband អាដកវាយឌីជីបានស្ទេអត់បានបានបានបាន10ស្ទេនិយាយទៅកើតមកវាយបាន10 stake កើតមកវាយបាន10 stake លោកអនិយាយទៅអវាយដាច់បាន10 stake នេះមានឡានមានឡានមានឡាន Ultimate Randy Authority បើមិនសិនកាប់ស្រីអូខេឈូនិយាយច្រើនមែនឈូនិយាយគេមិញ ឈូមានឈូវាណាបត់ខ្ញុំហីមានឈូវាណាចុយបត់នេះវាយវាយនេះវាយនេះវាយនេះសិនវាយនេះបាទបាទបាទស្នាបាទស្នាបាទស្នានេះសៃខ្ជូតសិខ្ជូតសិខ្ជូតសិខ្ជូតតណាសិខ្ជូតសិខ្ជូតមកក្រៅវិញហ៎សិខ្ជូតដេកបាត់ទៅហើយអត់ឲ្យរួចខ្លួនទេអាឆឹម ក៏អត់ស្រេកនេះយើងរត់ការជួយសៀច្រើនចាអ្នកនេះវាយវាយលើទៅណាយក10ស្តេកសិនមកអឺឆ្លាតក្មេងតូចក្មេងតូចពូកែងអើអអខាមអខាមអខាមអខាមបុតអខាមអខាមអខាមបុតបុតបុតបៃប្រមាត់កំងមួយបំចុយតម្លាក់ឈាមតម្លាក់ឈាមគេតម្លាក់ឈាមគេតម្លាក់ឈាមឈួតគេតម្លាក់ឈាម អាងតង់តេមួយពីអេផងផងដែរមកមកចូលកាត់មេវាអត់ចំហើយប្រាវបែកខ្លើមតិចគេបាត់ហើយបាទ Vai nè, vai nè, vai nè, vai nè, vai nè. Bầm. Nice one. Trời ma kìa, muốn tránh ta làm chỗ này à? Bật, bật, mặt đầu người vào đây Hai, hai, hai, hai, hai. Lạng lạng vô tam đôi mà mạch cái trả nó lại đi. Nhạt, nhạt. Ơi. Bột à, hụt à, tơ rồi tì. Nhau, nhau. ក្បាលម្នាក់2 3ម្លេតអឺអឺអឺចុយម៉ែនោះមកងាយឡើយអេអឺរស់វិញក៏ហ្វ្រេមួយទៀតមួយទៀតមួយទៀតមួយទៀតមួយទៀតបងអើអើអើអាចអឺណាទៅផ្ទះល្អបាទអើយអត់ទៅផ្ទះចិត្តអត់ដាក់ចុះស្ដាកើតទេកោះសរីបុញអូចុយម៉ែមើលថមមួយគេមើលថមមួយអីបោកគេហ្មងអូខេ brother notify pro d man ហ្នឹងឯង brother គេលេងកាក់ជាប្រេន e-sport ទៀតចិត្តដិតខ្ញុំហីអូខេប្រូនិយាយថាជីឡានឬមួយកុហកជីឡានឬមួយកុហកហើយបោះឲ្យជីឡានមុនណាលេងហើយចាំហើយចាំបើកមែមចាំបើកមែមចាំបើកមែមមិនបុកចាំបើកមែមមកលីស៊ីនបុកមួយចាស់ស្រីនេះយើងតែការជួយសៀច្រើនច្រើនណាស់គ្នាចុយគេប៉ះគ្នាក្រោមប៉ះកិច្ចគ្នាកាប៉ះកិច្ចគ្នាបុតបុតបុត បែកក្លើមរាសាមួយបាត់ហើយបាទរាសាបងប្អូនរ៉ាហ្វូស៊ីលកប់ស្រីនៅក្រៅនឹង4អើយក្រៅនឹង4នៅមីនីអេកន្លែងនេះចុយចូលទៅមិនទៅអែងសល់2វិនាទីទៀតឲ្យឲ្យលូណុកបុកលើមកឲ្យលូណុកបុកលើមកហើយគាត់អើអញ្ជិះមួយគេមិញមកលូមកលូលូបត់បត់បើអែងអែងបត់បើអូខ្លោអាច រ៉ាអើយហូអញចូលពមអាម៉ាដល់កអាកែវអញចូលពមឈួតអឺខ្ញុំថាបុកអតិគីឲ្យវាឲ្យឲ្យវាបើកអាអូបក្លំនោះម៉ែបុចអឺប៊ីថាបុកវាបើកអូក្លំនោះហុកចូលពមបន្តឲ្យតប៉ែចេអមអើយឯគេ brand e sport មិនមិន skin ចនមិនចេញ skin ចនសិនមកអត់ វិញឡាម៉ានតែចុយខ្លួនឯងបងអង្គបងអង្គសុតសុតសុតសុតសុតរតនាសុតរតនាសុតចុយអានេះចង់ហួនចង់ពំទេកាសរីបំបំប៉ាលោកគ្រូពេទ្យវាយទៅចង់ហុកលោកគ្រូពេទ្យចូលប៉មអាទៅបំ គប់ក្បាលមកម្លេទៀតក្របសេរីប្រាទៅកម្លេចការជួយ share ឡាច្រើនចាអ្នកនេះម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែម៉ែឡើងឡើងឡើងអឺម៉ាក់សាអស់កឡូរីឡើងឡើងម៉ែអាឆឹមបំអូជិះឆ្វែលមួយជិះឆ្វែលឆ្វែលរឿងហែមអែអែបាបុកវាត្រង់គេមានតិគេយល់ពេលមានតិគេយើងបុកបុកអត់ស្តានហើយគេមានឡើងជ្រាមសទេអញខ្លាចលូកាតវាយអត់ដាច់ទេឡាលូកាតវាយទៅអត់ដាច់ទៅទីម៉េចអញ្ចឹងអី ទុកខ្ចីម៉ែលអើផៅម៉ៃឈួនព្រោះគេមានតិគីយើងយើងបាក់បុកគេណាយើងយើងបុកទៅគេចុចអូក្លុកដាច់ stand ដាច់ slow ហើយនេះទៀតដាច់ stand អាហាមជាប់ងាប់ងាប់ងាប់ពី2គីឡូរីដល់ដល់ដល់ដល់ទៅអាក្លន់បុកបុកបណ្ដាដើមទ្រូងញាច់កិច្ច stand មួយអើហុកបានបាត់ងាប់បណ្ដោយ Rest in peace មួយមួយលើកដៃកលែងគ្នាយើងងាប់ពីរនាក់អើយរីរីចិត្តកូនប្រុសវាអាតហ្គេងដាក់មើលវាដាក់មើលវាដាក់ ណាយឈួនមែនអូខេស្អាតបងបងមីលីយប់មិញមកប្រហែលបានទៅដល់ផ្ទះម៉ោង11មកដល់ផ្ទះម៉ោង11គាត់មកដល់អស់ខ្យល់បុញបុញវ៉ៃនេះលេងលេងទូចការហាត់ប្រាមមែនវ៉ៃនេះមួយទៀតមកដល់3 stay ទៀតកប់ប្រេជួយលុកនុកនៅម្នាក់ឯងឡើងឡើងឡើងឡើងមកហើយប្រៃគាត់បាត់ញ៉ាច់ញ៉ាច់ ងាប់តិចងាប់តិចងាប់តិចងាប់ទីអឺអឺអឺអឺអឺអឺអើអាចបាត់ទៅហើយបាទអើយថ្ងៃបែកថ្ងៃលេងអាដោហើយហើយហើយសិនមកអូខេបងមេលេយកមិញមកមិនបានទៅដល់ទេហ្នឹងអានហើយកោបស្រីនេះទេ ផ្លាវៃគេដល់ទេហ្គេមតង់ដល់អត់លេអាដោហើយអាសិនលេងមានអារម្មណ៍តឹងតឹងតឹងតឹងវត់វត់បែកខ្លើមួយកោរីនេះកុយម៉ាអឺអឺអឺម៉ែតានេះក្បៃតានេះក្បៃតានេះក្បៃតានេះក្បៃតានេះក្បៃអាចអាចអាចក្បៃចូលខ្លួនមិញបណ្ដោយក្បៃខាំមិញបណ្ដោយដល់ដល់មិនទាន់ងាប់មិនទាន់ងាប់មិនទាន់ងាប់មិនទាន់ងាប់មិនទាន់ងាប់មិនទាន់ងាប់មិនទាន់ងាប់មិនទាន់ងាប់បំបំណា បុកស្វីតដេញវាយម្តងទៀតអាផៅដាញ់ចោលតោះជាម្ដាយអាទៅងាប់ហើយប្រាក់ស៊ីភីអូខេលេងឈូមេឃសយឈូមេឃតតនេះតអរុនលេងហើមយយមកអូខេវ៉ាដឺមកទៅការជួយសៀច្រើនចាអាណានេះចូលលេងខមមិនឯងយ៉ាងហ្មងលេងខមមិនឯងយ៉ាងហ្មងបំបុចបុចបុច តាមវ៉ែនេះមួយផងដែរចេញឯងចេញនេះណាចេញអូរកលចេញអូរកលតាណាក់បំតែចេញអូរកលធៀមតឡើងតង្ខោតង្ខោមកយល់ប្រែនជួយម៉ែវ៉ៅម៉ែបានមកដេញបុកគណោនេះមួយញ៉ាច់បុក LTE អ៊ីនធឺណិត LTE មួយណាមានតិចគេយើងបបាក់បុកចុយម៉ែមកទៀតអើយវុញវុញវុញ ប៉ើមចយមកចយធ្វើម៉េចគេមានតិគីអាមានតិគីនឹងបាក់បោកណាមិនឈួតបុញបុញបុញអើប្រៃស៊ីពេញមួយបាទហើយបាទក្រុងបលីជាប់ក្នុងហ្វមគេក៏អត់សេរីទេអឺផ្លេចទឹកនោះនោះយកនោះនោះទៅល្អបាទយកនោះនោះទៅកាបសេរីមកវិញឥឡូវឲ្យនោះនោះថ្មើជើងបណ្ដោយនោះនោះថ្មើជើងដាក់លៀកលៀនចុយមកគេមានតិគីអញ្ចឹងយើងវាបាក់បុកគេយល់ពេលយើងបុកគេទៅគេ account ទៅរហូតញ៉ាច់ ញ៉ាញ៉ាអើអើជាប់នឹងប៉មកដោមកអើជួយម៉ែទៅបាបែអើដាក់អញលុយរ៉ែនបាយយ៉ាឆ្លើយយ៉ាឆ្លើយអាឆ្លើយអាឆ្លើយបំញ៉ាជួយម៉ែសុំចិត្តស្លាប់ខ្លួនណាដើម្បីបុកគេសាហាមែនណាចងស្គុតនេះដាច់ផ្ទះបាទទៅហើយចេះជំនះបានទៅលើក្រុមឈ្នះ ណែសងសឹកវិញហ៎គេអត់ទៅសងសឹកវិញអត់អូខេ223ថ្ងៃ230ថ្ងៃ follow អូខេ brother បងគេលេងអាដោះមួយ Johnson គេឲ្យអាដោះបើក map Johnson មើល map ដេញបុកគេហើយចាំអាដោះហោះទៅចង់និយាយថាហ្គេមមិញខ្ញុំលេងមិនក៏បានដែរតែសំខាន់គេមានឌីគីអរគុណចាស់ប្រូទូសម្រាប់10 star